ជាថ្មីម្ដងទៀតបាទអរគុណចំពោះបងប្អូនដែលបានជើញចូលរួមអឺនៅ ក្នុងការផ្សាយរបស់ខ្ញុំកណាស់ខ្ញុំ បាទអឺមុននេះ មិនដឹងជាយ៉ាងម៉េចខ្ញុំដោតទៅដែរបើនៅវាមិនដិតណាអឺសុខសប្បាយទាំងអស់គ្នាទេណាបងប្អូនណានៅ ក្នុងប្រទេសកម្ពុជា គឺព្រឹកថ្ងៃច័ន្ទហើយ បាទនៅបាទអរគុណបងពៅឌី នៅសហរដ្ឋអាមេរិកគឺពេលល្ងាចថ្ងៃអាទិត្យបាទសំទោសបងប្អូនខ្ញុំអឺអឺប្រហែលថ្ងៃនេះទៅវត្តរៀងផ្ដាសាយបាទវាតិច2ថ្ងៃជាប់គ្នា បាទតិច2ថ្ងៃជាប់គ្នា ខ្ញុំទៅវត្តបាន3ថ្ងៃ បាទទៅវត្តបាន3ថ្ងៃសូមកសលផលបុណ្យកើតមានដល់បងប្អូនទាំងអស់គ្នាក៏ដូចជាជូនដល់ខ្លួនឯងមួយឆ្នាំម្ដង ទៅលេងចូលឆ្នាំអឺប្រពៃណីរបស់យើងបាទខ្ញុំជឿថាបងប្អូនខ្លះបាន ទៅចូលឆ្នាំហើយមានបងប្អូនខ្លះក៏មិនបានទៅចូលឆ្នាំ ជចកមេឃាបាទសួស្តីបងប្អូនទាំងអស់គ្នាសួស្តីទាំងអស់គ្នាអឺសូនវេហាមុននេះអឺកាលពីថ្ងៃនេះខ្ញុំ live ច្រើនបាទខ្ញុំ live ច្រើនហើយដល់ live live ទៅក៏វាអស់ភ្លើងអត់ដឹងពេលខ្លះ live ទៅអស់ភ្លើងក៏អត់ដឹងចាំ ប្រើចាំពើប្រើចាំបាត់រីចាំហ្នឹងអស់ទាំងអាបាត់រីចាំហ្នឹងទៅទៀតមានបានអឺ ប៉ាប៉ាសំណប់ចិត្តបងពៅឌីអរគុណហ្នឹងហើយចឹងទេក៏มันបានថតគ្រប់ជ្រុងជ្រោយនៅក្នុងទស្សនវិជ្ជាចូលឆ្នាំអឺខ្មែរយើងនៅសហរដ្ឋអាមេរិកបាទហើយពួកយើងខាងគណៈកម្មការវត្តសាមគ្គីសេរីរតនារាមហៅវត្ត Crow City បានរៀបចំ លេងកំសាន្តនៅលបែងលបំប្រពៃណីខ្មែរយើង តាមទំនៀមទម្លាប់ប៉ុន្តែពួកយើងមិនបានធ្វើអីឲ្យដូចនៅក្នុងស្រុកយើងទេពីព្រោះវាមានរបស់ខ្លះវាអត់មាននៅអឺអឺសហរដ្ឋអាមេរិកហ្នឹងមានរបស់ខ្លះមាន មានរបស់ខ្លះអត់មាន ដូចជាវាយក្អមអីហ្នឹងយើងអត់មានក្អមសម្រាប់វាយអញ្ចឹងណា បាទយើងអត់មានក្អមសម្រាប់វាយហើយមានលបែងដតៃដតៃទៀតបងអឹមលី Happy New Year បងអឹមលីអ៊ុននឹងហើយបងចន្ទធីបាទបរោះអប្រុសអឺប្រុសកាន់កូនខ្មែរប្រុសកាន់កូនខ្មែរបាទនឹងឯងអរគុណណាវុទ្ធ ឮថាវុធីនឹង គឺកំពុង volunteer ទៅប្រទេសយូក្រែនណាទៅវាយឮថាវុធីនឹងខ្លាំងបាទបងវុធីនឹងគាត់ខាង CPP គាត់ខ្លាំងគាត់ប្រកាសទៅជួយអ៊ុយក្រែនបាទហើយគាត់ប្រកាសជើងខ្លាំងជើងខ្លាំងចាំបាច់ប្រកាសអីនៅក្នុងស្រុកដីជោកុយនឹងសបោជើងខ្លាំងឲ្យទៅបានឯកោមួយនឹងដើរវាយគេទៅពះបាទនៅស្រុកខ្មែរអត់ខ្វះទេ បាទបើបានអាយកូម2វិញឯងបើពាក់អាយកូម2វិញដើរពើងធុងឯណាដូចបងវុធីឯហ្នឹងបើសិនតែបានអាយកូម2ឯហ្នឹងគឺថាចាប់បោក អ្នកបដកម្មទាំងស្រស់ទាំងស្រស់ទៅនងជើងខ្លាំងសើជើងខ្លាំងហើយទៅជួយអ៊ុយក្រែនផងវុធីវុធីទៅជួយអ៊ុយក្រែនផងឲ្យលឺប្រកាស ឲ្យតែចូលមកប្រកាសរជើងខ្លាំងរអ្នកស្ម័គ្រចិត្តទៅជួយអ៊ុយក្រែនប៉ុន្តែខ្ញុំមិនចាំបាច់ទៅរណាទេអូខេបាទក្រមវុធាឯហ្នឹងគឺអ្នកគឺពួក CVP ប្រកែប្រកែណាមើលមើលតាមវីដេអូកាបងប្អូន Naga វីដេអូកងសន្តិសុខនៅក្នុងស្រុកខ្មែរងាប់អាដែងអស់នោះខ្លាំងខ្លាំងណាស់ ងាប់អើយវាចាប់បោកប្រជាពលរដ្ឋខ្លួនឯងផាំងផុងផាំងផុងផុងអូវាចាប់មែនតែនណាបងអាខ្វាក់សែនណាបង Brian រស់ណាហ្នឹងឯងបងឯងមើលអាពូនោះវាខ្លាំងខ្លាំងហើយបងវុធីហ្នឹងគេប្រកាសទៀតគេប្រកាសថារោជើង ខ្លាំងពួក CVP គេប្រកាសរោជើងខ្លាំងខ្ញុំទៅរោពីណាដូចបងមួយគាត់បង Brian Ross ហ្នឹងគាត់ឈ្មោះ Facebook គាត់អាខ្វាក់សែនហ្នឹងហ៊ុនសែនហ្នឹងគឺខ្លាំងណាស់ខ្លាំងបំផុតអារឿងកັບចាក់ទាត់ធាក់អាងគុកអាង យវៈអាងទាត់អាងធាក់អាងជើងអាងអាងដៃហ្នឹងគឺថាមានណាខ្លាំងជាងហ៊ុនសែនទៀតហើយបើអាម៉ណែតវិញបើអាម៉ណែតវិញគឺវាប្រកែខាងលោកលូតឆាប់វាថាហ៊ុនសែនអួតប្រាប់គេ ថាកូនគាត់នឹងប្រកែណាលូតឆាត់យង បាទខ្ញុំខ្ញុំថាចេះតែនិយាយហើយហ៊ុនសែនខ្ញុំមិនដែលឃើញហ៊ុនម៉ាណែតលោតឆាត់យងម្ដងទេបងប្អូនណាធ្លាប់ឃើញហ៊ុនម៉ាណែតលោតឆាត់យងអត់មើលបងប្អូនដែលឃើញធ្លាប់មានហ៊ុនម៉ាណែតលោតឆាត់យងពីលើអាកាសមកទេអត់ដែលឃើញទេបងប្អូនណាប៉ុន្តែហ៊ុនសែនអួតអួតថាហ៊ុនម៉ាណែតហ្នឹងគឺណែបកែលោតឆាត់យងខ្ញុំថាលោតអ្នកលោតឆាត់យងរៀងដូចពួកខ្ញុំហ្នឹង ថាត់មានក្បាលពោះអីចឹងក្បាលពោះផ្នត់ផ្នត់3 4ជាន់អីចឹងខ្ញុំបើដោះអាវចេញឲ្យមើលក្បាលពោះផ្នត់ផ្នត់ផ្នត់ផ្នត់ផ្នត់ដូចអ្នកហាត់ចឹងមិនខ្ញុំអត់ហាត់ផងបាទនឹងបរិជនី បរិជនីសេមគាត់ក៏មិនដែរឃើញដែរហ្នឹងហើយហ្នឹងហើយបងប្អូនបង Brian រស់ចាំថាវា ពិបាកណាបងប្អូនតាវាមិនមែនស្រួលទេណាចឹងហើយបានបាបងប្រៃរស់អាខ្វាក់សាន Happy New Year ខ្ញុំហៅតាម account Facebook អាខ្វាក់សែន Happy New Year បង Happy New Year បាទហ្នឹងហើយអញ្ចឹងបានខ្ញុំមិនដែលឃើញអាម៉ាណែតវាវាលោតឆាត់យោងទេ ហើយបងប្អូនហើយមើលអាមនីអាមនីថ្ងៃមុនឃើញឪវាដុសក្បាលពោះស្អុយក្បាលពោះបងប្អូនមើលជូបៃដិនណាជូបៃដិនគាត់អត់ដុសក្បាលពោះទេណាប្រធានាធិបតីលីសៀងឡុងអត់ដុសក្បាលពោះទេណាអឺនាយករដ្ឋមន្ត្រីលៀនសៀងឡុងអត់ដុសក្បាលពោះប៉ុន្តែឲ្យតែពួកកុម្មុយនីសបងប្អូននិយាយរួមឲ្យតែមេដឹកនាំណែឲ្យតែនាយករដ្ឋមន្ត្រី របៀបដឹកនាំវាតាមបែបកុម្មុយនីសពួកអាដែងអស់នោះសុទ្ធតែដុសក្បាលពោះតែហ្មងពីពួកវារស់នៅស្រួលនោះវារស់នៅស្រួលវារស់នៅសនុកសុខសប្បាយវានោះដុសក្បាលពោះឲ្យស្អុយស្អុយហ្មង ហើយបងប្អូនមើលប្រធានាធិបតីភាគច្រើនប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យនាយករដ្ឋមន្ត្រីអីហ្នឹងគឺតិចណាស់ដែលយើងឃើញអ្នកដុសក្បាលពោះប៉ុន្តែភាគច្រើន ដូចជានាយករដ្ឋមន្ត្រីកាណាដាគឺអូរៀនគាត់ស្អាតមែនទែនបាទស្អាតជាងទូកុនទៀតដោយលោកម៉ាក្រុងអីម៉ាក្រុងអីហ្នឹងក៏រៀងគាត់ស្អាតដែរម៉ាក្រុងបាទដោយនាយករដ្ឋមន្ត្រីចិនអីក៏គាត់មិនដោះក្បាលពោះស្អុយស្អុយដែរជប៉ុនណានាយករដ្ឋមន្ត្រីជប៉ុនច្រឡំចិនអឺមើលនាយករដ្ឋមន្ត្រីដតីដតីទៀតមិនសូវដោះក្បាលពោះទេ ហើយបើយើងមើលនាយករដ្ឋមន្ត្រីខ្មែរនាយករដ្ឋមន្ត្រីលាវនាយករដ្ឋមន្ត្រីយួននាយករដ្ឋមន្ត្រីចិនអឺនាយករដ្ឋមន្ត្រីអឺសរីលង្កាអឺជាមួយនឹងមានអង្លាំងគួសមអត់មាន ក្បាលពោះទេមានអង្លាំងបាទតើពួកអនុដុសក្បាលពោះស្អុយស្អុយហើយវាបបួលគេទៅលោតឆាត់វាបបួលគេទៅលោតឆាត់ មិនដឹងជាអាងស្អីទេបងប្អូនហើយលោតឆាត់ស្អីក្បាលពោះប៉ប៉ិនប៉ិនកបីសិតតែអាចពេញនឹងនឹងដោយបងហុយហុយអីនោះបងហុយនេះនោះគាត់ថាសិតតែអាចពេញពោះហ្នឹងហើយបើអាមនីបងប្អូនមើលអាកន្លែងដែលឃើញហ៊ុនសែនថតនៅមាត់ឆ្នេរសមុទ្រនោះ គេទៅវាយក្អមនោះបងប្អូនមានឃើញអាតពេកមួយនោះអាមនីនោះបងប្អូនមើលក្បាលពោះវាមើលក្បាលពោះវា អានោះតំណាងរាក្បាលពោះវាដកកខ្ញុំថាពួកអដៃនឹងវាអាងតែប្រជាគេទេបើថាឲ្យវាមករត់ប្រយុទ្ធប្រឆាំងប្រណាំងខ្លួនឯងទៅមកអូយរត់ អត់រួចទេបងប្អូនហើយរត់អត់រួចទេពួកនោះអឺនឹងហើយមានបងបង មានការ៉េខាងជើងមួយទៀតអាគឹមជុងអ៊ុននោះគឹមជុងអ៊ុននោះមើលលុកកពីងកពីងហើយ អូយអញហើយអញអត់ចេះថែសាសុខភាពសោះពួកនេះវាស៊ីដេកស៊ីដេកហើយដើហ៊ុនសែននៅនោះមើលក្បាលពោះបាទក្បាលពោះវិញពោះស្អុយល្មងក្បាលពោះនោះសិតតែអាចបាទទេក្បាលពោះខ្លះទៅគេក្បាលពោះធំមែនប៉ុន្តែគេមាន ចិត្តល្អទៅវាមិនអីណា អាក្បាលពោះធំក្បាលពោះស្អុយសិតតែអាចហើយអាកំណិតចិត្តថ្លើមបេះដូងប្រមាត់ហ្នឹងវាវាអាក្រក់ទៅទៀតវាអញ្ចឹងបាទថាវាពិបាកវាពិបាកហ្នឹងអាហ្នឹងរឿងរឿងអរគុណយីណានហ្នឹងហើយវារឿងវាពិបាកអញ្ចឹងបាទថាបាក់និយាយអួតរឿងហ៊ុនម៉ាណែត រួចវុធីនឹងឲ្យតែចូលមកក្នុងเพจខ្ញុំនឹងឲ្យតែចូលមកប្រកាសរោជើងខ្លាំងខ្ញុំថាចាំបាច់ទៅរោជើងខ្លាំងឯណាជើងខ្លាំងនៅស្រុកខ្មែរនឹងខ្វះអីដើរមើលមើលមើលអាខ្លះនឹងបានឯកោមួយបើគេប្រើមកអានោះពួកអាដៃអានោះដូចឆ្កែខ្ញុំថាអេមិនមែនដូចឆ្កែឆ្កែ នៅគ្រាន់បើជាពួកអស់នេះយ៉ាង មាន អាខ្លះជាងអន់ជាងឆ្កែទៅទៀតណាបងប្អូន គេប្រើវាឲ្យទៅចាប់បោកមនុស្សវាចាប់បោកមនុស្សដែរគេប្រើវាឲ្យទៅប្រក្រាបទៅវាយវាទៅវាយដែរវាគិតតែពីវាយតែហ្មងហូចវាថាអាការវាយរបស់វានឹងគឺជាការអនុវត្តច្បាប់នឹងហើយជាការអនុវត្តច្បាប់ខ្ញុំដៃដល់កហ្មងហើយថ្ងៃក្រោយទៅបើសិនណាជាយើងវាវាមិនដឹងថាតើវាយល់ថាវានឹងប្រហែលជាពួកវានឹងកាន់អំណាចរហូតហ្មងឯង នេះវាឆ្ងល់ណាបងមនិតភេកសុខសប្បាយបងមនិត Happy New Year បងញ៉ៃវាស្ងាត់វាឆ្ងល់ថាចូលវាកាន់អំណាចរហូតទេមិនណាកាន់អំណាចរហូតទេនេះស្មានតែវានឹងដូចហៅនំហុងបឹងបឹងហ៎ហៅនំហឹងប្រមាណជំនាន់ ប៉ុន្តែហៅណាំហុងត្រូវតែឲ្យកូនចៅគាត់អ្នកទទួលរងឥឡូវតន់ហៅណាំហុងនៅរស់ប្រាប់ហៅណាំហុងឲ្យហើយអំពើបាបកម្មដែលហៅណាំហុង បានធ្វើកាលពីសម័យអឺក្នុងក្នុង ពេល17មេសាណាសម័យខ្មែរក្រហមហៅណាំហុងក៏ធ្វើធំក្រោយមកសម័យហ៊ុនសែននេះក៏ហៅណាំហុងធ្វើធំ ប៉ុន្តែវាមានរឿងរបស់វាហោណាំហុងនឹងមានរឿងរបស់វានៅក្នុងវាំងបានកត់ត្រាទាំងអស់អំពីអំពើអាក្រក់របស់ហោណាំហុងនឹងបាទចឹងទុកឲ្យកូនចៅហោណាំហុងអ្នកទទួលជំនួសព្រោះហោណាំហុងចិត្តងាប់ហើយមិនយូរទេព្រោះគាត់អាយុច្រើនហើយវាចិត្តងាប់ហើយវាល្មមដល់ពេលងាប់ហើយណាងាប់ដល់ពេលងាប់ឲ្យបាត់បាត់ទៅអាពួកអញ្ចឹងអញ្ចឹងរស់នាំតែធ្វើបាបគេធ្វើបាបឯងបាទ ងាប់ឲ្យស្រឡះស្រឡែងទៅឲ្យធ្លាក់នរកទៅឲ្យទៅសោយនរកនោះទៅឲ្យនរកចាប់ជួមួយថ្ងៃមួយថ្ងៃចាប់វាយដកពងទាត់ធាក់ដំក្បាលដំអីនោះទៅឲ្យនរកធ្វើបាបទៅឲ្យយមរាជធ្វើបាបពួកវាទៅគឺមិនអាចចោលបើបើដឹងប្រវត្តិពួកវានោះបងប្អូនឲ្យសិតតែឃាតកពួកនេះហើយចង់ទៅរោអ្នកណាទៀតឥឡូវហ្នឹងចង់ទៅប្រហោអ្នកខ្លាំងណាទៀតបើអ្នកខ្លាំងពួកហ្នឹងហើយសិតតែពួកហ្នឹងហើយណា ទៅរយណាទៀតឥឡូវហ្នឹងអញ្ចឹងបានថាពិបាកបាទហើយថ្ងៃនេះខ្ញុំកណាស់ខ្ញុំ ចង់និយាយអំពីរឿងរឿងគណៈបកប្រជាជន បច្ចុប្បន្នហ្នឹងកំពុងតែដើរបងប្អូនហើយពួកគណៈបកប្រជាជនហ្នឹងអាចិតបោះឆ្នោតក្រមប្រឹក្សាឃុំសង្កាត់ហ្នឹងវាប្រើសេណារីយ៉ូគម្រាមកំហែង ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទី1វាយកអំណោយទៅចែកសង្ឃថាគ្រប់កន្លែងទាំងអស់នៅកន្លែងនីមួយនីមួយហ្នឹងវាទទួលគ្រូខុសត្រូវតាមខេត្តនីមួយនីមួយហ្នឹងក្រមពង្រឹងគណៈបកប្រជាជនហ្នឹងណាវាយកអំណោយទៅចែកប្រជាពលរដ្ឋហើយវាឲ្យប្រជាពលរដ្ឋហ្នឹង ធ្វើកាតគណៈបកប្រជាជនហើយវាឲ្យធ្វើបញ្ជីសិភៅគណៈបកប្រជាជនឲ្យលុយហើយ បង្ខំឲ្យគេនឹងធ្វើកាតបងប្អូនដឹងថាហេតុអីបានជាពួក ACVP នឹងបង Detector Hunter ពួក ACVP នឹងវាបង្ខំបង្ខំប្រជាពលរដ្ឋរងថ្ងៃហ្នឹងអត់តន់ដល់ឃោសនាបោះឆ្នោតទេក៏ប៉ុន្តែពួក CPP រងថ្ងៃហ្នឹងវាប្រឹងដើរទៅ ជុំនៅសាលារៀនដែលផ្ទុយអំពី ច្បាប់ក្រសួងអប់រំបានកំណត់អមវាទៅតល់ផ្ទះទៅដល់ផ្ទះហើយបខំគេឧបមាថាខ្ញុំធ្វើការ នៅ ក្នុងជានីគាឬក៏ក្នុង micro ហេរញ្ញវត្ថុបងរ៉ូបឺតលីសូមជម្រាបសួរបងអឺអឺសួងសសងសឧបមាថាបើយើងធ្វើការនៅក្នុង ធនាគារឬក៏ micro ហិរញ្ញវត្ថុអីឡាក់នឹងឡាក់អីជាដើមវាគំរាមវាគំរាមថាបើអ្នកឯងមិនធ្វើកាតគណៈបកប្រជាជនទេ អ្នកឯងប្រឈមជាមួយនឹងការដេញចេញពីកិច្ចការងារឥឡូវហ្នឹង នៅតាមមូលដ្ឋានព័ត៌មាន គេឲ្យសមាជិកកម្មាតរបស់ខ្ញុំមួយរយៈកាលប្រមាណមុនចូលឆ្នាំហើយ នឹងចូលឆ្នាំហ្នឹងវាដើរចែកលុយ ចែកលុយឲ្យបខំគេឲ្យធ្វើកាតគណៈបកប្រជាជនបខំប្រជាពលរដ្ឋឲ្យធ្វើកាត ហើយនឹងយកសភៅគ្រួសារបងប្អូនដែលធ្លាប់មានសភៅគ្រួសារគណៈបកប្រជាជននេះប្រទេសប្រជាធិបតេយ្យណាគេធ្វើសភៅគ្រួសារបកបងប្អូនវាអត់ដែលមានមានតែពួកអាកុំនេះទេវាធ្វើសភៅគ្រួសារបកប្រទេសប្រជាធិបតេយ្យគេមិនដែលធ្វើសភៅគ្រួសារបកទេគេមិនដែលទេ បាទចំណែកឯនៅស្រុកខ្មែរយើងឥឡូវនឹងវាដល់បខំព្រោះវាបខំឲ្យគេធ្វើនឹងដោយសារតែវាខ្លាចភ្លើងទៀនវាខ្លាចគណៈបកផ្សេងដែលប្រកួតប្រជែងកាលពីមុនវាអត់អត់បខំគេយ៉ាងហ្នឹងឥឡូវបខំយកលុយទៅឲ្យលើកទី1 20000លើកទី1 20000ណាខាត់ទ្រីយ៉ាមនីស្តា ជីជីអហើយលើកទី2លើកទី2គេនឹងឲ្យ20000ទៀតបាទអរគុណបងរ៉ូបឺតលីអរគុណបាទជូនពរជូនជ័យសិរីមង្គលជូនបនដូចគ្នាបងរ៉ូបឺតលីបងប្អូនទាំងអស់គ្នាជូនពរជូនជ័យទាំងអស់គ្នាចែកបនទាំងអស់គ្នាទេណាបាទរ៉ូស៊ីមានបានទាំងអស់គ្នា ដើម្បី ជួយស្រុកទេសយើងទាំងអស់គ្នាបាទបាទណា តាថិនយេធីសុវុទ្ធីប៉ែនណាសុវុទ្ធីប៉ែនចិត្តដល់បោះឆ្នោតចាប់ដើមចាប់ដើមដើរបចុះបចូលចាប់ដើមដើរយកលុយទៅឲ្យគេតិចថាខ្ញុំ និយាយកុហកអត់នោះបងប្អូនបងប្អូននៅតាមមូលដ្ឋានបងប្អូនកន្លែងផ្សេងផ្សេងតិចបងប្អូនយល់ថាខ្ញុំនឹងនិយាយនឹងបំផ្លើសថាហ៊ុនសែននឹង បាទហ៊ុនសែននឹងប្រកាសជាណែមិនមិនធ្វើអញ្ចឹងទេហែងចេះតែកុហកហែងចេះតែបោកប្រាស់ហែងចេះតែធ្វើប្រជាពិធដ្ឋទេបង Jennifer ប៊ុន បាទម៉ារីបងម៉ារីម៉ារីប៊ុនបងប្អូនជំរាបសួរណាសំអល់វាងបាទចឹងហើយបានខ្ញុំមើលឃើញថា ខ្ញុំមើលឃើញថាវាអយុត្តិធម៌សម្រាប់បកដតីដតីបកដតីដតីធ្វើអត់បានទេណាបងប្អូនចំណែកឯបកប្រជាជននោះម៉ែដើរគម្រាមគេផងដើរបខំគេផងសមាជិកណាដែលមិនធ្វើបានណាសមាជិកណា ដែលមិនធ្វើបានធ្វើកាតសម្គាល់សម្គាល់បានកដបកប្រជាជនទេណា គេសម្លុតគម្រាមកំហែងដោយខ្ញុំបានបញ្ជាក់អញ្ចឹងបើខ្ញុំធ្វើការនៅធនាគារឬក៏ micro ហិរញ្ញវត្ថុលក្ខនឹងលក្ខអីជាដើមហ្នឹងគេគម្រាមថាយើងប្រឈមនឹងបាត់អញ្ចឹងខ្ញុំចង់មិនចង់ខ្ញុំត្រូវតែធ្វើការគណៈបកហើយការគណៈបកហើយគេឲ្យដាក់បានសិភៅគ្រួសារទៀតសិភៅគ្រួសារបកទៀតសិភៅគ្រួសារបកគេយករូបថតគេយកអីអីនឹងផ្ដិតមេដៃទាំងអស់បងប្អូនណា អាសែនកូនខ្មែរគណៈបកសម្ពងក្បាលប្រជាជននឹងគឺធំត្រូវហើយ ខ្ញុំនិយាយនឹងមិនមែននិយាយកុហកបោកប្រាស់ហើយញុះញង់ទេព័ត៌មានគេឲ្យមកហើយមុនចូលឆ្នាំ ហើយ ក្រោយចូលឆ្នាំហ្នឹងគឺគេធ្វើអញ្ចឹងឯងបាទគឺគេធ្វើអញ្ចឹងឯងហេតុអីបានជា CPP កាលពីឆ្នាំ2018គេអត់ធ្វើ តែដល់ពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់បែរទៅជាគេធ្វើ ដោយសារតែឥទ្ធិពលបាទដោយសារតែឥទ្ធិពលដោយសារតែឥទ្ធិពលរបស់ដោយសារតែឥទ្ធិពលរបស់គណៈបកភ្លើងទៀនឥឡូវនឹងបងប្អូនមើលអំពីកោចបោ កោចបនឹងវាថោកនិយាយរួមវាចេញមកវាថោកបដ ாய் វាចេញមកឲ្យយើងដឹងថាពួកវាថោកហ្មងណាពួកវាអត់ចង់បោះឆ្នោតត្រឹមត្រូវអីទេណាឲ្យតែគណៈបកណាដែលវាយល់ឃើញថាគណៈបកនឹងប្រឆាំងវាពិតប្រកបណាគណៈបកនឹងដើម្បីយកឈ្នះវាពិតប្រកបហើយគណៈបកនឹងជាទំនុកចិត្តរបស់ប្រជាពលរដ្ឋណាហើយវាគិតថាប្រជាពលរដ្ឋនឹងនឹងជ្រើសរើសយកបកនឹងណាបងប្អូន ចាំសម្ដែងខ្ញុំមើលពួកហ្នឹងណាគេនឹងចាប់ផ្ដើមធ្វើទុកបុកម្នេញដល់បាក់នោះហើយហើយបើបាក់ណាដែលត្រូវបានគេធ្វើទុកបុកម្នេញបងប្អូនយកបាក់នឹងទៅអត់ខុសទេអត់ខុសទេបាទអត់ខុសទេព្រោះវាខ្លាចចាញ់បាក់ហ្នឹងចំណែកឯបាក់ណា ចំណែកឯបណាដែលណែដែលมันអាចទទួលយកជ័យជំនះពីគេបានណាចំណែកបណាដែលมันអាចទទួលយកជ័យជំនះពីគេបានហើយចង់ដើរជេរលោកសង្ឃក៏ដោយហើយចង់ដើរបំផ្លាញប្រពៃណីវប្បធម៌ក៏ដោយក៏ពួកអាអ្នកកាន់អំណាចសពថ្ងៃហ្នឹងវាមិនលវលហើយធ្វើអីធ្វើទៅ ព្រោះហែកឆ្កែអញហែកកូនឆ្កែអញកូនជើងអញអញអត់ខ្វល់អញខ្វល់តែជាមួយអាណាអញឆ្មល់តែជាមួយអបណាដែលវាអាចនាំមកនៅការ ដែលនាំមក នៅជំនឿរបស់ពលរដ្ឋអញ្ចឹងកោចបគ្នាមិនដឹងធ្វើម៉េចគ្នាចាប់ផ្ដើមដកហូត គ្នាចាប់ផ្ដើមដកហូតអាឡែងណែបាទត្រឹមត្រូវបងបងរ៉ូបឺតលី វាដឹងវាដឹងថាវានឹងវានឹងនឹងបាត់បង់អាសនៈយ៉ាងច្រើនអឺនៅក្នុងក្រមប្រឹក្សាឃុំសង្កាត់ហ្នឹងអញ្ចឹងកន្លែងណា ដែលវាគិតថាជាកន្លែងពិសេសរបស់វាហ្នឹងវាឲ្យកោចបហ្នឹងលុបឈ្មោះបេក្ខភាពណាដែលខ្លាំងខ្លាំងហ្នឹងគេឲ្យលុបឈ្មោះបេក្ខភាពហ្នឹងលុបឈ្មោះចោលឥឡូវលុបឈ្មោះចោលប្រមាណច្រើនដែរហើយមិនតិចទេលុប លុបឈ្មោះចោលនឹងដូចជាច្រើនណាបងប្អូនបងប្អូនណាដឹងឯងលុបឈ្មោះអឺកោចបអកោចបលុបលុបឈ្មោះចោលដោយគ្មានហេតុផលអីអស់ហ្នឹងណាអាថេងធីអត់ទុយតេតេងទុយមិនបាច់ចាំបាច់បើកដល់ទៅ200ឆ្នាំ1000ឆ្នាំទេហើយប្រាប់ឲ្យតែអាកោយោបនឹងកុំឈួតទៅ ហើយមើលនិយាយពីរឿងយកលេសថា អូដោយសារគេអត់ចេះទៅសេអសហើយមើលអ្នកខ្លះរៀនចប់បញ្ញាបត្រហើយអាកោចបវាថាពួកនឹងអត់ចេះទៅសេអសវាលុបឈ្មោះចោលដែរទេបើថាអ្នកអត់ចេះទៅសេអសអត់ចេះដាក់ប្រវត្តិរូបអានឹងខ្ញុំមិនថាទេប៉ុន្តែខ្ញុំប្រាប់អ្នកខ្លះរៀនបញ្ញាបត្រទៅឈរក្រុមប្រឹក្សាឃុំសង្កាត់ណា វាដកឈ្មោះគេចោលដែរហើយវាថាគាត់នោះអត់ចេះទៅសេអសរវាយកលេសថាអត់ចេះទៅសេអសរដូចមែអបកាច់គណៈបពវិជន ក្នុងផ្លូវច្បាប់តាំងពីមុនមកក្រមរក្សាឃុំសង្កាត់ដែលដាក់តាមកោតាបៈគេដាក់មកគេចេះធ្វើហើយ គេមានវិធីរបស់គេហើយបៈបៈអ្នកបង្រៀនមានច្បាប់អីណាដែលដែលដែលហាម5ចំណុចនឹងបើពីមុនមកពួកអាស៊ីវិភីវាមានចេះស្អីវាណា មេឃុំរបស់ CPP នោះមានចេះស្អីចេញមកប្រភ្លើដូចគ្នានោះសំបីតាហ៊ុនសែនហ្នឹងណាហេងសំរិនជាស៊ីមហ្នឹងអាឡែងទៅអាពេតពេតឆ្មបគាត់មិននិយាយតែពេតឆ្មបគាត់ថាគាត់ថាមេធ្មប់គាត់និយាយថាមេធ្មប់អរគុណណាស់ដែលបានមកជួបមេធ្មប់ទាំងអស់គ្នានៅទីនេះយើងសូមចែកលុយចំនួន 50000រៀលដល់មេធ្មប់ទាំងអស់គ្នាអានកដាស់អានកដាស់គាត់មើលមិនដាច់គាត់គេដាក់ថាមេឆ្មបពេតឆ្មបគាត់មិនអានតែពេតឆ្មបអីគាត់អានតែមេធ្មប់ក៏អត់ចេះអាននោះវាប្រភ្លឺសំបីតាឥឡូវនឹងហេងសំរិនក៏នៅតែប្រភ្លឺដែរឥឡូវឥឡូវថាម៉េចឥឡូវនេះ ហ៊ុនសែនហ្នឹងស្អាននេះស្អីនោះហ៊ុនសែនទៅមកគ្រាន់បើឥឡូវទេណាទៅមកគ្រាន់បើឥឡូវទេហ៊ុនសែនណាបើឲ្យប្រឡងជាមួយគេនឹងប្រឡងទៅអត់រួចទេទៅអត់រួចទេបတ်ចម្រៀងមួយចំនួនថាហ៊ុនសែននិពន្ធគ្មានខ្មោចអាខ្មោចណាថាហ៊ុនសែននិពន្ធបတ်ចម្រៀងអាចហ៊ុនសែនគ្មានចេះនិពន្ធបတ်ចម្រៀងអាចស្អីទេគេនិពន្ធឲ្យដាក់ឈ្មោះហ៊ុនសែន ជឿខ្ញុំមួយម៉ាត់ទៅរាល់ការ រាល់បទចម្រៀងដែលប្រើឈ្មោះថាណាសុំយល់សុំយល់វាងអសំយល់វាងដែលប្រើឈ្មោះថាណែប្រើឈ្មោះថាហ៊ុនសែននិពន្ធណាសិតតបទចម្រៀងគេនិពន្ធឲ្យហ៊ុនសែនទេជឿខ្ញុំទៅ ហើយដាក់ឈ្មោះហ៊ុនសែនដើម្បីលើកសម្ដេចគេនោះណាគេដាក់ឈ្មោះបងប្អូនសំបីតែស្ដេចកនដែលមិនដឹងជាចាប់ជាតិទៅ ខ្មោចណាផងស្រាប់តែមកដាក់ស្ដេចកននឹងជាសម្ដេចដេកជោចាប់ជាតិអីស្ដេចកនចាប់ជាតិអីណានៃអាសំបីតែរឿងរបស់ព្រះថោងនាងនេះបងប្អូនមើលអូ គាត់ថាពេទ្យឈ្មោះពេទ្យឈ្មោះគាត់មិនអាន ពេទ្យឈ្មោះគាត់អាន ពេទ្យឈ្មោះមេមេឈ្មោះគាត់អានមេធ្មប់មេឆ្មបហ្នឹងគាត់មិនអានមេខ្ញុំថាអីដកកតហ្មងបាទអហើយមនុស្សដោយហេងសំរិន ប្រភ្លើឯណាទៀតដល់ថ្នាក់សុកទូចនិយាយថា ដីរបស់ខ្លួនជាដីអឺអឺអឺស្រុកកំណើតរបស់ហេងសំរិនជាដី របស់យួន ហើយហេងសំរិនអត់មាត់មួយម៉ាត់បងប្អូនគិតមើលមើលមានពីណាឈួតដោយហេងសំរិនទៀតហើយប្រធានរដ្ឋប្រធានរដ្ឋសភាមួយទាំងមូលមិនមែនលេងសើចណាប្រធានរដ្ឋសភាមួយទាំងមូលគេថាដីហេងសំរិនជាដីរបស់យួនដី de facto ស្អីស្អីណាតាមអសុកទូចនោះហេងសំរិនអត់ហ៊ានក្អកមួយម៉ាត់អត់មាត់មួយម៉ាត់តាមពិតអាតានឹងយួនហ្នឹងហើយ អាតានឹងយួនតាចុះបើដីនោះដីបើតាមអាទូចវានិយាយមានន័យថាហេងសំរិទ្ធនឹងវាយួនចុះវាកើតនៅស្រុកយួនដីនោះដីរបស់យួនមិនវាយួនហើយស្អីដី de facto អីបើឯងថាដីនឹងរបស់យួនមានន័យថាហេងសំរិទ្ធនឹងជាយួនវាចង់និយាយចឹងហើយបើហេងសំរិទ្ធនឹងជាយួនមកឲ្យធ្វើប្រធានរដ្ឋសភាខ្មែរគុតតំងបាទអានឹងចំជាអាមនុស្សឈួត ពួកអាឆ្កួតប៉ះអាឆ្កួតណាពួកអាឆ្កួតប៉ះអាឆ្កួតហ្នឹងប៉ាប៉ាសាណាហ្នឹងហើយប៉ាសាណាចឹងបានខ្ញុំខ្ញុំវាឆ្ងល់ខ្ញុំវាឆ្ងល់ហើយចេះតែណែចេះតែចេះតែហាម5គេ ចេះតែហាម5គេចេះតែព្យាយាម បំផ្លាញគេសិតតាគេនឹងឯណាលក់ជាតិបំផ្លាញជាតិក្បត់ជាតិអីណានៃនោះតាមតែអ្វីដែលគេចេះតែនិយាយចេះនិយាយតែប្រទេសតែប្រដាស់តែហ្មងបាទអញ្ចឹងភ្លើងទៀនមានបើគាត់មិនចេះទៅសេគេទៅសេឲ្យ ឬក៏គ្មានន័យក្នុងកើតឡើងទេ គ្មានន័យតែថាភ្លើងទៀននឹងមិនចេះតែសេទេពីព្រោះសំបីតែអ្នករៀនចប់បញ្ញាបត្រអ្នករៀនចប់បញ្ញាបត្រក៏គេឆូតឈ្មោះចោលដែរហ្នឹងអាហ្នឹងមានន័យថាម៉េចមានន័យថាកោចោបហ្នឹងគឺវាខ្លាចវាខ្លាចឥទ្ធិពលគេមិននឹងបានលេះអីយកលេះអ្នកអត់ចេះតសេអសយកមកធ្វើជាឧបករណ៍នៅក្នុងការលុបឈ្មោះគេចេញហើយសំណួរសួរថា ឥឡូវចាំឲ្យពួកយើងបង្កើត5000បាក់ទៅស្អី3000បាក់ទៅអីសំខាន់ឲ្យតែកុំកុំលុបឈ្មោះគេទៅបានបាត់ទៅហើយកុំលុបឈ្មោះគេឥឡូវប្រកួត តែជាមួយភ្លើងទៀនដោយធំត្រូវមើលកុំប្រើឥទ្ធិពលកោជបនឹងអាកោជបនឹងក៏កុំថិតនៅក្រមឥទ្ធិពលរបស់ហ៊ុនសែនទៅកោជបនឹងត្រូវឈរនៅចំហអព្យាក្រឹតឲ្យពិតប្រកបទៅ ហើយការបោះឆ្នោតនិងការយុទ្ធនាការនិងការធ្វើសកម្មភាពនយោបាយក្នុងស្រុកហ្នឹងត្រូវឲ្យស្មើភាពគ្នាកុំឲ្យពួកហ៊ុនសែនហ្នឹងដើរសម្លុតគម្រាមកំហែងឲ្យគេធ្វើកាតបៈឲ្យគេធ្វើចូលជាសភៅគ្រួសារបៈគម្រាមគេសពបែបយ៉ាងទាំងអស់គម្រាមគេអនិយាយអំពីអង្គការក្រៅរដ្ឋាភិបាលក៏ពិបាកនៅក្នុងការដាក់អង្គការក្រៅរដ្ឋាភិបាលក៏ពិបាកនៅក្នុងការដាក់ឈ្មោះ នឹងរោអង្គការក្រៅរដ្ឋាភិបាលបងប្អូនគាត់ចង់រោមនុស្សទៅដាក់ក្នុងការអឺក្នុងការតាមដាន ការបោះឆ្នោតក្រមរក្សាឃុំ សង្កាត់ណាបងអង្គរខ្មែរសវណ្ណភូមិបាទរាល់រាល់អង្គការកំពុងអបបាក់រោមនុស្សនៅ ក្នុងការដាក់អ្នក អង្កេតការមើលអំពីចរន្តនៃការបោះឆ្នោតព្រោះអីបានប្រមា ពីព្រោះវាគម្រាមគេពួកហ៊ុនសែនហ្នឹងគម្រាមគម្រាមគេ ធ្វើបាបគេធ្វើទុកបុកម្នេញគេសោះបែបយ៉ាងនោះគម្រាមគេនោះបាទតាមគម្រាមគេអខាងគណៈបកដតីដតីពិបាកបំផុត នៅក្នុង ការស្វែងរកគ្រាន់តែអ្នកអង្កេតការគ្រាន់តែអ្នកនៃគ្រាន់តែអ្នកចាំពិនិត្យមើលទៅលើការបោះឆ្នោត មានតម្លាភាពនិងមិនមានតម្លាភាពហ្នឹងគម្រាមគេទៀតនៅតាមមូលដ្ឋានដើរគម្រាម គេថាអ្នកណាហ៊ានទៅធ្វើជា អ្នកអង្កេតការឲ្យគណៈបកភ្លើងទៀនឬក៏អង្កេតការឲ្យអង្គការក្រៅរដ្ឋាភិបាលបើអ្នកនឹងធ្វើការនៅរដ្ឋឬក៏ធ្វើការនៅអឺអង្គការនានាអាចប្រឈមជាមួយ នឹងការបាត់បង់ការងារអីនោះគម្រាម គេចឹងទៀតបងប្អូនមើល ទៅកម្រាមគេចឹងទៀតចឹងហើយបានថាត្រង់ណា ទៅតម្លាភាពនៅក្នុងការបោះឆ្នោតប៉ុន្តែទោះជាយ៉ាងនេះក្តីសួរថាតើយើងមិនប្រកួតទេអត់ទេគេកាន់តែធ្វើបាបយើងកាន់តែប្រឹង សំខាន់ណាបងប្អូនណា ចំណុចហ្នឹងប្រេតនីបេកឺថាពងចំណុចហ្នឹងបាទ Happy New Year ប្រេតនី ចំណុចហ្នឹងដែលខ្ញុំចង់ជំរាបជូនបងប្អូនថាបើគេកាន់តែធ្វើបាបយើងកាន់តែប្រឹងហើយប្រជាពលរដ្ឋខ្មែរយើងកុំភ័យគ្រាន់តែយើងដាក់ឈ្មោះជើជាអង្កេតការហ្នឹងកុំភ័យបងប្អូនទៅភ័យស្អីទេបងប្អូនណាអារឿងដែលគេគម្រាមកំហែងយើងមិនធ្វើខុសច្បាប់ទេណាយើងទៅអង្កេតការទៅត្រួតពិនិត្យមើលមានអីខុសច្បាប់អត់ទេប៉ុន្តែពួកហ្នឹងបំផ្លាញមិនស្រួលហ្នឹង កំណត់អ្នកអង្កេតការនឹងត្រូវយ៉ាងម៉េចយ៉ាងម៉េចទៀតបានថាវាពិបាកអានឹងពាក់ព័ន្ធជាមួយនឹងការបង្ខិតបង្ខំនឹងការធ្វើទុកបុកម្នេញមិនទាន់ដល់បោះឆ្នោតផងគឺហ៊ុនសែនធ្វើទុកបុកម្នេញគណៈបកភ្លើងទៀនជាគណៈបកមួយដែលអាចប្រកួតប្រជែងជាមួយនឹងហ៊ុនសែនយើងមើលគណៈបកដតីពេលដែលគណៈបកភ្លើងទៀនអត់ដំណើរការ មិនទាន់ដំណើរការអាពួកនោះអត់ភ័យទេដល់ពេលភ្លើងទៀនចាប់ផ្ដើមដំណើរការពួកនោះភ័យទី1ប្រើកោចបឲ្យរំខានឲ្យគៀបសង្កត់ប្រើកោចបទី2ប្រើអាញាធមូលដ្ឋានឲ្យគៀបសង្កត់ទៅលើការដាក់ផ្លាកមកសម្ដេចព្រាមសេនរតនាដាក់ផ្លាកហើយនឹងគៀបសង្កត់ទៅលើផ្លូវច្បាប់ដតីដតីទៀតផ្នែករដ្ឋបាលដតីដតីទៀត អានឹងទី2ទី3គៀបសង្កត់ ទៅលើថវិកានឹងទៀតគេតាមអ្នកខ្លះតាមបំផ្លាញតាមបំផ្លាញតាមធ្វើទុកបុកម្នេញតាមសួរនោមថវិកានឹងមកពីណាថវិកានឹងបានមកពីណារួចប៉វាវាអត់គិតទេអត់អត់គិតទេវាដើរយកលុយចែកគេតពិសតពិស ដើរយកលុយចែកគេពេញស្រុកទាំងអស់សំបីតែចរាចរណែនាំអឺរបស់ម៉ៅភិរុនអឺដែលតំណាងឲ្យបកប្រជាជន ដែលគេណែនាំ ទៅ ក្រមការងារពង្រឹងមូលដ្ឋានរបស់គេហ្នឹងគេថាយើងត្រូវចុះទៅជួបសមាជិកមុនការយុទ្ធនាការបោះឆ្នោត យើងត្រូវឲ្យលុយគេឲ្យគេកំណត់ចូលជាសមាជិករបស់យើងអាលើកទី2គេចាប់ផ្ដើមពីខែកន្លងមកពីខែមេសា គេរាប់ពីថ្ងៃ1ខែមេសាដល់ថ្ងៃទី30ខែមេសាពីថ្ងៃទី1ខែមេសាដល់ថ្ងៃទី30ខែមេសា គេឲ្យសមាជគេឲ្យលុយសមាជិកនឹងម្ដង20000 អានឹងក្នុងសេចក្តីណែនាំរបស់គណៈបកគេទី2ពីថ្ងៃទី1ឧសភាដល់ថ្ងៃទី19ឧសភា គេសន្យាថា គេនឹងឲ្យលុយនឹងទៅសមាជិកគេម្ដងទៀតចំនួន20000ទៀតចប់ខែឧសភា ដល់ខែបន្ទាប់បន្ទាប់ពីបោះឆ្នោតហើយគេនឹងប្រគល់ម្នាក់10ដុល្លារ10ដុល្លារឲ្យទៀតសមាជិកនឹងជាធ្នូ ជាធ្នូជាមួយនឹងការដោះដូរអានឹងគេហៅថា ទៅទិញសិលឹកឆ្នោតហើយសួរថាលុយពួកវានឹងបានពីណាមកសួរថាតើនៅក្នុងច្បាប់មានកំណត់ឲ្យមានសមត្ថភាពនៅក្នុងការប្រកួតប្រជែងអត់ទេបើនិយាយពីទំហំទឹកលុយនៅ ក្នុងការប្រកួតគណៈបកពួកគេធ្វើអីតាមតាមពើចិត្តគណៈបកយើងគ្រាន់តែមានលុយលើកផ្លាកវាសួរហ៎ហ្មងវាសួរថាលុយនឹងឯងបាន ពីណាមក វាសួរអញ្ចឹងបងបើប៉ាក់វាដៃយកលុយទៅចាយគេវាអត់មានសួរថាលុយនឹងបានពីណាមកលុយពុកអាលួយយ៉ាងម៉េចអីយ៉ាងម៉េចលុយនឹងបានពីស្រុកយួនបានពីស្រុកចិនឬក៏លុយលក់ជាតិលុយបំផ្លាញជាតិចូលទៅប៉ាក់យ៉ាងម៉េចអត់គិតទេហើយលុយគណៈបកប្រជាជននឹងសិតតែពួកលុយបំផ្លាញជាតិបងប្អូនមិនជឿសាកមើលលុយដែលវាលក់ប្រៃឈើនឹងតំណាងរាជនីមួយនីមួយនឹងក្រុមមួយមួយនឹងពួកអមន្ត្រីទាំងអស់នោះសិតតែប្រពន្ធពើពុកលុយទាំងអស់មកយុទ្ធនាការបោះឆ្នោត ម្ដងម្ដងពួកវាត្រូវចេញឯកឧត្តមម្នាក់ចេញ20ម៉ឺន30ម៉ឺន40ម៉ឺនអាខ្លះចេញ1លានអាខ្លះចេញ2លានអាខ្លះចេញ3លាន សំណួរយើងសួរថាតើពួកនោះបានលុយពីណាមកមិនលុយពីការប្រព្រឹត្តអំពើពុករលួយ និងបំផ្លាញព្រៃរ៉ែធម្មជាតិរបស់ខ្មែរហើយវាយកទៅចែកប្រជាជនហើយវាវាឲ្យប្រជាជននឹងបោះឆ្នោតឲ្យអានឹងមិនជារឿងមួយដែលយើង អឺគួរតែពិចារណាទាំងអស់គ្នាគួរតែពិចារណាទាំងអស់គ្នានៅរឿងហ្នឹងរឿងហ្នឹងរឿងហ្នឹងយើងយើងដឹងថារឿងហ្នឹងមិនមែនទេតែឥឡូវទេរឿងហ្នឹងវាកើតយូរហើយវាកើតយូរហើយប៉ុន្តែគ្រាន់តែបងប្អូនមិនសូវជាចាប់អារម្មណ៍ចំពោះរឿងហ្នឹងបាទបងប្អូនមិនសូវជាចាប់អារម្មណ៍ចំពោះរឿងហ្នឹង ចឹងការប្រកួតដែល ប្រើវិធីគីឡូខុសគ្នាប៉ុណ្ណឹងហើយ នៅពួក CPP ហ្នឹងក៏មកនិយាយថាអឺឯងណាពួកឯងហ្នឹងពួកលោកសំនឹងស៊ីក៏ដោយពួកឯងក៏ដោយមកបើកគណៈបកអាមេចក៏មិនឈ្នះដែរប្រជាជនខ្មែរគេស្អប់ពួកឯងណាប្រជាជនខ្មែរស្អប់ គេថាប្រជាជនខ្មែរគ្រប់ត្រគេ ខ្លាំងខ្ញុំឆ្ងល់ បើប្រជាពលរដ្ឋខ្មែរគ្រប់ត្រូលគេខ្លាំងដល់ម្លឹងម្លឹងចាំបាច់បោះឆ្នោតម្ដងម្ដងធ្វើទុកបុកម្នេញគេធ្វើស្អីខ្ញុំឆ្ងល់ហ្នឹងទី1ទី2ទៀតបងប្អូនមានមានឆ្ងល់ហ្នឹងប្រហែលថ្ងៃហ្នឹងមុនចូលឆ្នាំក្រោយចូលឆ្នាំហ្នឹងនិយាយអំពីរឿងជីវភាព អាការចូលជីវភាពនយោបាយជាមួយនឹងហ៊ុនសែនហ្នឹងគណៈបកប្រជាជន ថាឆ្នាំណាក៏ដោយក៏មានអ្នកចូលជីវភាពនយោបាយជាមួយគណៈបកប្រជាជនដែរ គ្មានឆ្នាំណាមួយដែលគ្មានអ្នកចោះចូលជាមួយគណៈបកប្រជាជនហើយពិធីណារួមបញ្ចូលសមាជិកជីវភាពនយោបាយរបស់គណៈបកប្រជាជននឹងយើងឃើញតែធ្វើរាល់តែឆ្នាំ នៅក្នុងមួយឆ្នាំ2 3ដងម្ដង2000 3000 4000ថាមកពីគណៈបកសង្គ្រោះជាតិសិតតមកពីគណៈបកសង្គ្រោះជាតិមកពីគណៈបកប្រឆាំងទាំងអស់ ប៉ុន្តែខ្ញុំឆ្ងល់ថាបើពួកគេមានអ្នកគ្រប់គ្រងខ្លួនច្រើនដល់ម្លឹងហើយចាំបាច់ខ្លាចធ្វើស្អីខ្ញុំវាឆ្ងល់ទេឥឡូវធានាឲ្យឲ្យនេះហើយឲ្យតែគ្រប់ការបោះឆ្នោត ពាក្យអ្វីដែលបងប្អូនបានលឺដែលហ៊ុនសែនចេញពីមាត់ហ៊ុនសែនណាបើខ្ញុំត្រូវបានគេលួចបាញ់សម្លាប់នឹងប្រទេសខ្មែរនឹងកើតសង្គ្រាមបើខ្ញុំ ត្រូវគេទម្លាក់ ពីតំណែងប្រទេសខ្មែរនឹងកើតសង្គ្រាមហើយបើបើនិយាយអញ្ចឹងចាំបាយរៀបចំការបោះឆ្នោតរងងាប់អីណោះចាំបាយរៀបចំការបោះឆ្នោតរងងាប់អីបើបើគួងតាការបោះឆ្នោត បើខ្លួនឯងចាញ់ស្រុកកើតសង្គ្រាម ឥឡូវនេះត្រូវសួរថាធ្វើយ៉ាងម៉េចកុំឲ្យពេលបោះឆ្នោតចាញ់គេហើយកុំឲ្យកើតសង្គ្រាម អ្នកណាអ្នកបង្កើតសង្គ្រាមមានន័យថាអាអ្នកចាញ់វាបង្កើតសង្គ្រាមព្រោះអាអ្នកចាញ់វាមានកំភ្លើងអ្នកឈ្នះមានកំភ្លើងមកពីណាហើយប្រជាពលរដ្ឋអ្នកសម្រេចឲ្យយើងចាញ់ដល់ពេលគេឡើងទៅកាន់អំណាចបើឯងមានកំភ្លើងមិនឲ្យគេគិតមិនអញ្ចឹងឯងឈប់ ឈប់នេះទៅ បើឯងនិយាយអញ្ចឹងដដែលឯងថា ទេស្រុកខ្មែរឈប់បោះឆ្នោតទៅឲ្យមានតែគណៈបកមួយទៅប្រកាសជាសាធារណៈអញ្ចឹងទៅហើយកែប្រែចោលទៅ អាប្រព័ន្ធលទ្ធិប្រជាធិបតេយ្យស្អីគេហ្នឹងបើឯងមិនចូលចិត្តទេកុំបោកគេអញ្ចឹងណាអាមិនគេហៅតែប្រកួតអាមិនគេហៅតែប្រកួតប្រកួតមានអ្នកចាញ់មានអ្នកឈ្នះអ្នកឈ្នះឡើងអ្នកចាញ់ចុះ ហើយបើសិនណាជាប្រកួតបោះឆ្នោតដល់ពេលបោះចាញ់វាទៅជាកើតសង្គ្រាមវាមិនដែលមានណាសឹងតែជេរមរាយទៀតអាអ្នកនិយាយភាសាអញ្ចឹងអញ្ចឹងឯងសឹងជេរដល់ឪទៀតដល់ដូនតាយទៀតវាប្រភ្លើពេកនិយាយនឹងប្រភ្លើពេកត្មងបងប្អូននិយាយប្រភ្លើពេកហើយពាក្យហ្នឹងឲ្យតែចិត្តបោះឆ្នោតវាយេចិត្តបោះឆ្នោតវាយេហ្នឹងហើយ ចាំមើលបំអាសម្ដីរបស់ខ្លួនឯងហ្នឹងទៅតាមមាត់នោះតែប្រហែលហ្នឹងអាម៉ាណែតនឹងលួចធ្វើបាបឪវានោះវាមិនទៀងដែរចឹងបានថាអ្វីដែលខ្ញុំចង់លើកឡើងពាក់ព័ន្ធជាមួយនឹងពួកហ្នឹងគឺពាក់ព័ន្ធជាមួយនឹងពេលដែលយុទ្ធនាការចិត្តមកដល់គឺពួកគេបាននឹងកំពុងធ្វើទុកបុកម្នេញហើយបងប្អូនកុំខ្លាច កុំខ្លាចពួកអស់នឹងអូខេពួកនឹងគេធ្វើអីក៏ធ្វើចោះឥឡូវមានតំណែងថ្មីមួយទៀតមានតំណែងថ្មីមួយទៀតបាទព័ត៌មានថ្មីមួយទៀតបានមកហើយព័ត៌មានហ្នឹងគឺពាក់ព័ន្ធជាមួយនឹងកិច្ចប្រជុំអាស៊ានអាមេរិកបាទកិច្ចប្រជុំអាស៊ានអាមេរិក អឺក្នុងនេះគឺសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ ប្រធានអាស៊ាន គឺរបស់ហ៊ុនសែនណាបងប្អូនណាបងប្អូនចាំមិនមកយើងចំណាយពេលមកធ្វើបាតកម្មប្រឆាំងជាមួយវត្តមានដៃជកុយអូខេក្នុងនេះគេដាក់ថា ក្នុងនាម ជា ប្រធានអាស៊ាន កម្ពុជាសូមធ្វើសេចក្តីប្រកាសជូនព័ត៌មាន ថាអាស៊ាន និងសហរដ្ឋអាមេរិកនឹងធ្វើកិច្ចប្រជុំកម្ពុជាពិសេស ដើម្បីអបអរសាទរតំណែងតំណងដៃគូសន្តិនិអាស៊ានអាមេរិកដែលមានវ័យ45ឆ្នាំមកហើយ នេះគឺជាកិច្ចប្រជុំកម្ពុជាពិសេសលើកទី2គិតពីឆ្នាំ2016ហើយជាកិច្ចប្រជុំគ្នាដោយផ្ទាល់មុខផ្ទាល់មុខលើកទី1សម្រាប់ថ្នាក់ជាតិ ថ្នាក់ដឹកនាំយើងគិតចាប់តាំងពីថ្ងៃគិតចាប់តាំងពី2017មកថ្នាក់ដឹកនាំអាស៊ាននិងប្រធានប្រធានាធិបតី Joe Biden នឹងពិភាក្សាគ្នាអំពីមធ្យោបាយនិងវិធីសាស្ត្រនានាដើម្បីបង្កើនសហប្រតិបត្តិការក្នុងវិស័យជាច្រើន ដែលជាអតិភិបរួមមានការឆ្លើយតបនឹងជំងឺ Covid-19 សន្តិសុខសុខុមាលភាពសកល ការផ្លាស់ប្តូរអាកាសធាតុការអភិវឌ្ឍប្រកបដោយចីរភាពកិច្ចសហប្រតិបត្តិការលំហូរសមុទ្រការអភិវឌ្ឍធនធាន ការអប់រំនិងចំណងតាក់ទងរវាងប្រជាជននិងប្រជាជនក៏ដូចជាការតភ្ជាប់តំណាក់តំណងសេដ្ឋកិច្ចថ្នាក់ដឹកនាំអាស៊ាននិងសហរដ្ឋអាមេរិកក៏នឹងធ្វើការផ្លាស់ប្តូរយោបល់គ្នាផងដែរអំពីបញ្ហាតំបន់និងអន្តរជាតិដែលជាផលប្រយោជន៍និងកង្វល់រួម។ នៅក្នុងកំឡុងពេលដែលកិច្ចប្រជុំពិសេសជាប្រវត្តិសាស្ត្រថ្នាក់ដឹកនាំអាស៊ាននិងអាមេរិកនឹងដាក់ចេញនៅទិសដៅអនាគតនៃទំនាក់ទំនងរវាងអាស៊ាននិងសហរដ្ឋអាមេរិកហើយលើកតម្កល់ភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់ផលប្រយោជន៍រួមទៅវិញទៅមកនៃប្រជាជនអាស៊ាននិងប្រជាជនសហរដ្ឋអាមេរិកកិច្ចប្រជុំពិសេសនេះនឹងបញ្ជាក់ឡើងវិញផងដែរផ្ដាច់ញាចិត្តរួមគ្នាដើម្បីការពារនៅឯកភាព តាមយន្តការរបស់អាស៊ានក៏ដូចជាបង្កើត នៅ ទំនុក ចិត្តទៅវិញទៅមកក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ខ្ញុំសូមជម្រាបបញ្ជាក់ថាអាស៊ាននិងសហរដ្ឋអាមេរិកនឹងគឺមានកិច្ចប្រជុំពិសេសនៅ រដ្ឋសិនតោននៅ ទីក្រុងវ៉ាស៊ីនតោន DC គឺនៅ ថ្ងៃទី12ទី13ខែឧសភាឆ្នាំ2022បាទកិច្ច ប្រជុំរវាងអាស៊ាននិងអាមេរិកគឺប្រព្រឹត្តទៅនៅអឺនៅរដ្ឋធានី Washington DC នៅថ្ងៃទី12ទី13ខែឧសភា ឆ្នាំ2022បាទទី12 13ខែឧសភាទៀតណាបាទនេះគឺជាព័ត៌មានមួយដែល អសូមជម្រាបឲ្យបងប្អូននៅសហរដ្ឋអាមេរិកបានដឹងថាតើយើងគួរធ្វើយ៉ាងម៉េចទៅ ស្វាគមន៍ហ៊ុនសែនឯនៅ Washington DC នៅថ្ងៃទី12ថ្ងៃទី13មើលថ្ងៃទី12ទី13ឧសភាចំថ្ងៃអីចេះមើលខ្ញុំមើលបន្តិចចំថ្ងៃអីចេះឧសភាបាទមេសាឧសភា10 ពី13ចំថ្ងៃប្រហោះនិងថ្ងៃសុក្រទេណាចំថ្ងៃប្រហោះនិងថ្ងៃសុក្របងប្អូនថ្ងៃ ប្រហោះនិងថ្ងៃសុក្រព្រះតនី Baker នឹងឲ្យជួយចាំផងថ្ងៃ ទី12ទី13គឺត្រូវនឹងថ្ងៃប្រហោះនិងថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃអាទិត្យអញ្ចឹងបើបងប្អូនអឺបងប្អូនណាចង់ជើញមកបងប្អូន ខ្លះគាត់យក vacation នៅថ្ងៃ ទី8 បាទនៅថ្ងៃទី8អីទៅបងប្អូនអាចយក vacation នៅថ្ងៃទី8បាទទី8ដល់ដល់ទី12យើងជួបជុំគ្នា នៅ Washington DC ទី13អានេះគឺជាជាអឺខ្ញុំខ្ញុំមិនមែនជាអ្នកដឹកនាំទេប៉ុន្តែខ្ញុំមិនដឹងថាតើយើងរៀបចំធ្វើឬក៏អត់ទេប៉ុន្តែព័ត៌មាន ជាក់លាក់បន្ថែមទៀតខ្ញុំ ជឿថាពួកយើងនឹងជំរាបជូនបងប្អូនលំអិតព្រោះលើកនេះគឺជាសេចក្តីថ្លែងការណ៍ដែលចេញពីក្រសួងការបរទេសរបស់ខ្មែរយើងដែលយើងបានឃើញនឹងដែលចេញពីក្រសួងការបរទេសហើយដូចជាចេញពីអគ្គលេខាធិការអាស៊ានផងដែរបាទចេញពីអគ្គលេខាធិការអាស៊ានបាទ ហ្នឹងហើយអញ្ចឹងយើងអាចយើងអាចទទួលទទួលយកបានហើយ អ្នកចាត់ចែងចាត់ចែងតាមការគួរទៅពីព្រោះឥឡូវហ្នឹងវា ថ្ងៃនេះវានៅមួយខែទៀតយើងអាចនិយាយថានៅមួយខែទៀតចុះព្រោះថ្ងៃនេះទី17ហើយបាទថ្ងៃនេះទី17យើងនៅពីអាទិត្យពីអាទិត្យយើងថានៅមួយខែទៀតបាទទី12ទី13ខែឧសភានៅមួយខែទៀតអញ យើងអាចរៀបចំតន់ទៅស្វាគមន៍ហ៊ុនសែនតិចទៅអីនាំបងប្អូនប្រជាជាតិអាស៊ានណាប្រជាជាតិអាស៊ានទាំងមូល យើងអាចធ្វើក្នុងនាមប្រជាជាតិអាស៊ានណាមកស្វាគមន៍ប្រធានអាស៊ានតិចទៅ ហើយនឹងក្រុមសមាជិកអាស៊ានតិចទៅយេប្រជាជាតិអាស៊ាន អាចរួម គ្នាធ្វើបាតកម្មបាន យើងអញ្ជើញបងប្អូននៅខាងភូមា យើងអញ្ជើញបងប្អូននៅ លាវដែលគាត់មាននិន្នាការនេះហ្នឹងគឺចង់ឲ្យពួកប្រជាជាតិអាស៊ានហ្នឹងឲ្យមេដឹកនាំប្រជាជាតិអាស៊ាន ចង់បានអីចង់បានអីយើងធ្វើសហប្រតិបត្តិការមួយបាតកម្មប្រជាជាតិអាស៊ានមួយមើលបាទយើងមិនមែនធ្វើតែកម្ពុជាយើងទេយើងធ្វើជាលក្ខណៈប្រជាជាតិអាស៊ានហ្មងបាទបងប្អូននៅថៃបងប្អូនថៃបងប្អូនអាចមកធ្វើបាតកម្មប្រឆាំងជាមួយនឹងរដ្ឋាភិបាលថៃ បងប្អូនកម្ពុជាអាចទៅធ្វើប្រឆាំងជាមួយនឹងកម្ពុជាលាវអាចទៅធ្វើប្រឆាំងជាមួយនឹងរបបលាវយួនអាចធ្វើប្រឆាំងជាមួយនឹងយួនហើយនឹងបណ្ដាប្រទេសដទៃៗអាចធ្វើប្រឆាំងបានដូច្នេះបាតកម្មរបស់យើងយើងដាក់ឈ្មោះថា បាតកម្មប្រជាជាតិអាស៊ានយើងអាចដាក់អញ្ចឹងបើមានតែ2 3ប្រទេសមកចូលរួម នៅក្នុងការធ្វើបាតកម្មក៏គ្រាន់បើដែរបងប្អូនណាក៏គ្រាន់បើដែរ អានេះខ្ញុំជាយោបល់ខ្ញុំឯណាជាគំនិតរបស់ខ្ញុំឯអឺថ្នាក់ដឹកនាំនៅក្រៅប្រទេសគាត់រៀបចំធ្វើឬក៏យ៉ាងណានឹងគឺបងប្អូនគិតមើលចោះបាទគឺនៅថ្ងៃ ប្រហោះហើយចំ ថ្ងៃ ប្រហោះនិងថ្ងៃ សុកបាទចំថ្ងៃ ប្រហោះនិងថ្ងៃសុកខ្ញុំមែនតើទៅខ្ញុំខ្ញុំឈប់ថ្ងៃប្រហោះថ្ងៃសុកថ្ងៃសៅរ៍ខ្ញុំឈប់ធ្វើការប៉ុន្តែខ្ញុំមិនដឹងតើតើខ្ញុំបានទៅអត់ទេណាខ្ញុំមិនដឹងទេណា គេលោកគេលោកក្រុមកន្លែងការងារខ្ញុំគេហៅឥឡូវនឹងពិបាកបងប្អូនណាបាទនេះគ្រាន់តែជាព័ត៌មានមួយ ដែលខ្ញុំជូនទៅបងប្អូន ទុកគ្រាន់តែជារឿងអឺពិចារណាប៉ុណ្ណឹងហើយខ្ញុំអឺសូមឲ្យថ្នាក់ដឹកនាំយើងចាត់ចែងឲ្យបងប្អូនយើង មានពេលមួយខែសម្រាប់ដាក់ vacation ទៅលេង Washington DC បងប្អូនអាចដាក់ vacation ទៅលេង Washington DC បាទអរគុណអង្គរសវណ្ណភូមិអឺបងប្អូនអាចអាចដាក់ vacation ទៅលេង Washington Washington DC សាត់ប្រហែលជាខែក្រោយនឹងក្តៅល្អយើងអាចទៅមើលនៅអឺទីក្រុង Washington DC អីនឹងធម្មជាតិនឹងក៏ស្អាតបងប្អូនអាចទៅមើល កន្លែងតំបន់រមណីយដ្ឋានវប្បធម៌ដតីដតីជាច្រើននៅ Washington DC ហ្នឹងគឺបងប្អូនអាចដាក់ vacation ទៅលេងនៅហ្នឹងក៏បានទៅលេងនៅហ្នឹងហើយឆ្លៀតឱកាសចូលរួមធ្វើមហាបាតកម្មមួយប្រឆាំងឬក៏យើងលើកអ្វីដែលយើងត្រូវប្រឆាំងជាមួយអ្វីដែលយើងចង់បានឲ្យប្រធានអាស៊ានហ៊ុនសែនហ្នឹងក៏ដូចជាមេដឹកនាំអាស៊ានហ្នឹងទទួលយកបាទយើងធ្វើមួយទៅបើអាច ធ្វើរួមគ្នាមួយទៅតាក់តងទៅសមាគមប្រទេសនីមួយៗទៅធ្វើរួមគ្នាមួយទៅបាទយកទួងជាតិរៀងរៀងខ្លួនមកធ្វើបាតកម្មបែបប្រជាជាតិអាស៊ានមួយមើលបាទជាពិសេសស្នើសុំឲ្យជូបៃដិននឹងបង្កើតតំបន់ការពារអាស៊ានដូច NATO អញ្ចឹងបាទពីព្រោះបើបើកាន់ណាយើងអត់មានបើបើយើងជាប្រជាជនអាស៊ានណានៅនៅនេះហ្នឹងណាបើកាន់ណាយើងអត់មានបើអត់មានណែ មេដឹកនាំប្រជាធិបតេយ្យមួយបកកើតដូចជាបកកើតខ្វាតនោះយើងឲ្យ ធ្វើធ្វើម៉េចកុំឲ្យខ្វាតនឹងតូចពេកឲ្យខ្វាតនឹងធំដូចណាតូចឹងឲ្យដូចណាតូចឹងដើម្បីការពារឥទ្ធិពលអាអាគេហៅឥទ្ធិពលអឺរបស់ចិនព្រោះកាលណាបើយើងមិនធ្វើចឹងទេអាចឥទ្ធិពលចិននឹងវានឹងរីកសាយភាយហើយប្រទេសតូចតូចនឹងคล้ายទៅជាប្រទេសចំណុះនឹងคล้ายទៅជាប្រទេសកញ្ជះរបស់ចិន ហើយបើយើងដើរជាមួយប្រទេសប្រជាធិបតេយ្យយើងមិនមែនជាកាជះទេយើងរស់នៅស្មារភាពគ្នាប្រទេសយើងស្មើមុខស្មើមាត់ប៉ុន្តែបើសែបគប់ជាមួយចិនប្រទេសតូចតាចដតីនឹងនឹងคล้ายទៅជាកូនបំណុលរបស់ចិនដែលយើងប្រើពាក្យមួយម៉ាត់កូនបំណុលយូរយូរទៅវាคล้ายទៅជាកាជះហើយបាទវាคล้ายទៅជាកាជះតែកាលណាคล้ายទៅជាកាជះគេគេគ្រប់គ្រងអធិបតេយ្យយើងបានគ្រប់ពេលគ្រប់វេលាទាំងអស់ អានឹងអានឹងគឺយើងដើម្បីជៀសវាងការរីកសាយភាយអញ្ចឹងមុននឹងបញ្ហានោះកើតឡើងត្រូវឲ្យលោកខាងលិចនឹងជួយដល់ប្រជាជាតិអាស៊ាននឹងផងអានឹងគឺជាបំណងរបស់ប្រជាជនប្រជាជាតិអាស៊ានកុំពឹងទៅលើអាមេដឹកនាំពួកអាស៊ាននឹងពួកអាមេដឹកនាំនឹងពួកវាកុម្មុយនីសភាកច្រើននឹងពួកវាមានគំនិតស្អុយមានគំនិតស្អុយវាសុកចិត្តធ្វើកាជះចិនពួកវានឹងសុកចិត្តធ្វើកាជះចិនធ្វើកាជះ ពួកកុម្មុយនីសតែវាអត់សុខចិត្តរ៉ូស៊ីខ្ពស់មុខខ្ពស់មាត់ស្មើមុខស្មើមាត់ជាមួយនឹងលោកខាងលិចទេពួកអានេះពីព្រោះកាលណាបើវារ៉ូស៊ីខ្ពស់មុខខ្ពស់មាត់អំណាចរបស់វាអត់គង់វង្សអំណាចរបស់វាអត់គង់វង្សវាអាចផ្លាស់ប្ដូរចុះឡើងចុះឡើងអញ្ចឹងវាអត់ចង់បានអញ្ចឹងវាចង់ថាបើបាក់វាកាន់ណាចឲ្យកាន់ណាចរហូតហ្នឹងហើយវាចង់បានអញ្ចឹងអញ្ចឹងហើយបាន បានពួកវានឹងគឺសង្ឃឹមទៅលើអាមេដឹកនាំនឹងអត់កើតទេតើតែយើងជាប្រជាជាតិអាស៊ាននឹងគឺជាអ្នកស្នើសុំឲ្យបង្កើតសកម្មភាពនឹងអានឹងទៅយើងអាចធ្វើទៅបានអានេះទោះជាយើងបានផលតិចឬក៏ផលច្រើនប៉ុន្តែយើងធ្វើបំណងរបស់យើង គឺចង់បាននៅជាមួយលោកខាងលិចបាទចង់ឲ្យប្រជាជាតិអាស៊ានទាំងមូលនៅជាមួយប្រទេសប្រជាធិបតេយ្យដែលរកស៊ីជាមួយគ្នាហើយស្មើមុខស្មើមាត់នឹងគ្នាតែ មិនមែនដោយការរកស៊ីជាមួយចិន ជាមួយរុស្ស៊ីគឺស្ថិតនៅក្រោមឥទ្ធិពលនិងคล้ายទៅជាកញ្ជះដាច់ថ្លៃរបស់គេคล้ายទៅជាកញ្ជះដាច់ថ្លៃរបស់គេចឹងហើយបានជាពួកកុម្មុយនីសដូចហ៊ុនសែននេះគាត់ថាសុកចិត្តធ្វើឆ្កែចិនឲ្យតែចិនជួយខ្លួនឲ្យកាន់អំណាចបានធ្វើឆ្កែចិនក៏សុកចិត្តដែរពីព្រោះបានធ្វើឆ្កែចិនតែធ្វើមេរបស់ខ្មែរវាវាសំខាន់ត្រង់ថា ពួកបងប្អូនមានដឹងអីខ្វល់អីឆ្កែចិនឆ្កែយួនអាពួកនោះមានខ្វល់អីហឹមវាដឹងថាឲ្យតែអញធ្វើឆ្កែគេអញអញកាន់អំណាចបាន វាជួយអញឲ្យកាន់អំណាចបានអញ្ចឹងអត់ខ្វល់ទេឲ្យតែអញក្នុងនាមប្រជាពលរដ្ឋនឹងប្រជាពលរដ្ឋនឹងអត់ហ៊ានអីជាមួយអញអញអត់ខ្វល់អីទាំងអស់គ្រួសារអញមាន បានអីមានបាន ទៅជួបយួនម្ដងជួបចិនម្ដងនឹងលូនក្រាបគេបន្តិចតួចមានតែស្អីដើម្បីឲ្យគេការពារអំណាចអញអាហ្នឹងវាទៅចឹងហើយអ្នកដែលរស់ស៊ីស្មើមុខស្មើមាត់នឹងគ្នាជាមួយ នឹង លោកខាងលិចហ្នឹងអត់ព្រមអត់ព្រមអាហ្នឹងវាកាលណាបើធ្វើអញ្ចឹងវាបាត់អំណាចវាខ្លាចវាបាត់អំណាចប៉ុន្តែបងប្អូនអត់ប្រមាទទេបើពួកអានឹងបាត់បើវាប្រជាធិបតេយ្យបើពួកគេនឹងប្រជាធិបតេយ្យពិតប្រាកដបើបាត់មកបានមកវិញតា ជួនណាទៅគណៈបកផ្សេងឡើងទៅទៅកាន់នោះមកថាគណៈបកភ្លើងទៀនឡើងទៅកាន់អំណាចមហាណាត់ឡើងទៅដឹកនាំមិនល្អដោយគណៈបកប្រជាជនប្រជាពលរដ្ឋអាចទេអញឈប់បោះឆ្នោតឲ្យភ្លើងទៀនបោះឲ្យគណៈបកប្រជាជនវិញចឹងគេអាចបោះឲ្យគណៈបកប្រជាជនឡើងកាន់អំណាចម្ដងឃើញបើផ្ទេគ្នាចុះឡើងចុះឡើងអញ្ចឹងទៅមិនប្រជាជាតិយើងរស់រស់នៅដោយស្រួលវាមានប្របាកស្អី នេះនឹងខ្លាចតែអេបើផ្ទេគ្នាចឹងទៅ អាអ្នកធ្វើអាក្រក់មុននឹងខ្លាចគេយកវាទៅវាយក្បាលនឹងគល់អស័យត្បូងជាប់ឥឡូវនឹងអស់លោកកែទៅកែប្រព័ន្ធយុតិធធឲ្យយុតិធធកែគោចោបឲ្យឲ្យល្អប្រជាបរតខ្មែរ តាមអាណត្តិទេបើអស់លោកធ្វើត្រឹមត្រូវតាមអាណត្តិទេគេភ្លេចកំហុសអស់លោកអស់ហើយខ្មែរមានចិត្តសង្គ្រោះខ្លាំងខ្មែរយើង សង្គ្រោះដល់ថ្នាក់ដីធំនៅសល់តែដីតូចដោយថាសង្គ្រោះប៉ុន្តែសង្គ្រោះតែជាមួយជនជាតិគេទេជនជាតិគ្នាឯងអត់សង្គ្រោះសោះអានឹងខ្មែរខ្លាំងបានតែជនជាតិខ្លួនឯងព្រោះបើជនជាតិណាបើជនជាតិគេវិញខ្ញុំប្រាប់លិតជគងដូចឆ្កែអោនក្រាបគេដូចឆ្កែមើលចិនចិនមកនៅក្នុងស្រុកខ្មែរគ្មានអាឈួតណាហ៊ានក្អកជាមួយជនជាតិចិនទេចិន កាន់កំភ្លើងចិន ចងេងចងាង អត់ហ៊ាននេះតែបើខ្មែរគ្នាឯងវិញខ្ញុំប្រាប់ពួកអានោះអូខ្លាំងណាស់ដូចឆ្កែមកពីណាអញ្ចឹងបើខ្មែរគ្នាឯងវិញវាប្រកាសអូតាមចាប់តាមសម្លាប់តាមធ្វើបាបសុទ្ធតែយើងនឹងអាក្រក់ណាស់ប៉ុន្តែបើជនជាតិគេធ្វើបាបខ្មែរវិញហើយធ្វើឲ្យប៉ះពាល់ទៅដល់ពួកវាវិញបាត់មាត់ឲ្យគេចុកបងប្អូនដូចដូចគេយក ជែកដាក់មាត់វាមិនឲ្យវានិយាយរួចចង្លលលលលវាអត់ហ៊ាននឹងនិយាយពីរឿងចិនធ្វើអីនៅក្នុងស្រុកខ្មែរទៀតអត់ហ៊ានទេរាល់ថ្ងៃនេះវាក្រឹងប្រឹងកាយកប់ត្រឡប់ជន់រឿងចិនធ្វើអាក្រក់នឹងកលុកកឆារឿងយួនធ្វើអាក្រក់កលុកកឆានៅក្នុងប្រទេសកម្ពុជាពួកអានេះខំប្រឹងកាយកប់ត្រឡប់ជន់មែនទែនអញ្ចឹងហើយបើខ្មែរគ្នាឯងវិញខុសតែបន្តិចតួចទេណាឬគ្រាន់តែប្រឆាំងទេមិនបាច់ខុសទេគ្រាន់តែរិះគន់អញ្ចឹងដូចខ្ញុំអញ្ចឹងអូវាទុកយើងជាសត្រូវហ្មង គឺថាឯងចូលស្រុកខ្មែរប៉ុន្មាននេះអាងាប់ចោលស្រុកអីសិតតែឯងងាប់ចោលស្រុកគាត់ឯងប្រឆាំងចឹងសោះហ្នឹងហើយប្រឆាំងហ្នឹងអាសូតែយកកភ្លើងទៅប្រឆាំងបាញ់ក្បាលវាកវត់ចោលទៅអត់ទេគ្រាន់តែនិយាយហ្នឹងនិយាយឲ្យវាកែឲ្យល្អទៅឲ្យរៀបចំបោះឆ្នោតឲ្យត្រឹមត្រូវទៅរិះគន់វាកន្លែងណាដែលវាធ្វើអាក្រក់ហ្នឹងវាថាយើងញុះញង់បំពល់ឲ្យមានបាត់ល្មើសទៅទៀតណែវាទៅជាអញ្ចឹងប៉ុន្តែបើប្រជាជនបង្កអស្ថិរភាពនៅក្នុងស្រុកវាអត់ហ៊ានប្រជាជនចិនប្រជាជនយួនអត់ហ៊ាន ហើយអាណាអ្នកអ្នកអ្នកអ្នកទទួលខុសត្រូវអានឹងអញ្ចឹងបងប្អូនណាអញ្ចឹងខ្ញុំកណ្ណាខ្ញុំអត់បានអានខមមិនបងប្អូនទេទេណាដោយសារតែខ្ញុំនេះប្រឹងនិយាយតាមពិតខ្ញុំឈឺក្បាលបន្តិចដែរត្រូវខ្ចល់បាទត្រូវខ្ចល់ហើយតិច2 3ថ្ងៃទៅវត្តតិច2 3ថ្ងៃបាទបាទ ចឹងទេសូមអរគុណណាបងប្អូនណាចាំជួបគ្នានៅពេលក្រោយទៀតមានអធិសធានោះអស់ខេត4ក៏ដូចមកអាគិបាញ់សតហាប្រភ្លើអញ្ចឹងអញ្ចឹងបានវាមានអាប្រភ្លើអញ្ចឹងណា អស់ខេត4អស់ខេតម៉ែឯងស្អីបើអាខេត4នឹងហ៊ុនសែនកំពុងតែធ្វើសមារណកម្មជាមួយយួននោះក៏ដូចមានអាភ្លើខេត4នឹងស្អីបើខេត5ហើយហ៊ុនសែនកំពុងតែបង្កើតតំបន់ត្រីកោនមាសនោះក៏ដូចមានអាឈួតញ៉ាអាធីសុធាដោយថាអាភ្លើឯងហ្នឹងវាមានពួកអាភ្លើអស់ឯងហ្នឹងបានវាអញ្ចឹងហ្នឹងឯងហ្នឹងសំតយួនចិនវាយក្បាលហើយឯងហ្នឹង ថ្ងៃនេះមុខឯងនេះបើយួនចិនវាយក្បាលអញអត់មានជួយឯងទេក៏ដូចមកអាភ្លើដូរអស់4ខែតអាភ្លើស្អីបាទ4ខែត5ខែតរាល់ថ្ងៃហ្នឹងអាអ្នកដឹកនាំរាល់ថ្ងៃហ្នឹងវាធ្វើសមារណកម្មត្រីកោនមាសជាមួយនឹងយួនបាត់ទៅហើយអាឈួតហើយនឹងប្រភ្លឺដល់ណាទៀតអាភ្លឺឯងមិនកុំយប់ភ្នែកឯងទៅបើកមើលផងទៅហ៊ុនសែនមិនមែនទៅតែធ្វើពេលហ្នឹងទេធ្វើតាំងពីមុនហ្នឹង គ្រាន់តែលោកសំនឹងស៊ីទៅជាមួយកុកសនិយាយពីរឿងសិទ្ធជនជាតិដើមភាគតិចវាថាទៅកាត់ដីឲ្យគេក៏ដូចម៉ែអាចោឆ្កួតកាត់ដីឲ្យគេអាម៉េចទៅកាត់ដីឲ្យម៉ែឯងកដាស់មួយស្លឹកហ្នឹងឯងយកថាទៅកាត់ដីឲ្យគេយករូបថតមួយស្លឹកយកទៅកាត់ដីឲ្យគេក៏ដូចម៉ែអាភ្លើមកពីភ្លើអញ្ចឹងពួកឯងនឹងបាននៅតែចិនយួនវាយក្បាលឯងវាសមមុខអ៊ីដូចម៉ែអាឡប់ចេះតែនិយាយទៅរួចអីវាថា គេមិនចង់ដូរព្រោះខ្លាចបាត់4ខែមើលឯងដូរហើយបដោយឲ្យបាត់ហ្នឹងអីមិនហើយបដោយឲ្យបាត់4ខែរាល់ថ្ងៃនេះហែងអត់ដូរនឹងហែងស្មានអត់បាត់ទេកោះត្រូលនឹងបាត់ក្រុមដៃអាណាមិនក្រុមដៃអាឈួតអស់នោះអផែនទីបោះបកគោព្រំដែន84បកគោ84%ជាងហែងមើលតើអាមេដឹកនាំហែងរងថ្ងៃនេះ វាឲ្យអាណាបោះបោះផែនទីឲ្យហើយឈួតទេម៉ែអាណាបោះបកគោលជាមួយយួនឲ្យយួនបោះផែនទីឲ្យបោះបកគោលមួយយួនឲ្យយួនទៅពង្រីកទៅពង្រួមផែនទីឲ្យខ្លួនឯងកន្ទួយម៉ាក់អាចឈួតបើឯងឈួតអញ្ចឹងទេឯងឈួតទៅអាឈួតនាំម៉ែឯងពូជឯងទៅឈួតទាំងអស់ទៅកន្ទួយម៉ាក់អាភ្លើចេះឯងយេងអញ្ចឹងទៅកើតរងថ្ងៃហ្នឹងវាអត់ដីបាត់កោះមកកណោវាអត់ដឹងផងវាអត់ដឹងវាអត់ដឹង វាថាដីបាត់នឹងដោយសារសំរងស៊ីវាថាដីបាត់នឹងដោយសារអ្នកក្រៅប្រទេសណាវាថាឯងនឹងញុះញង់ឲ្យវាមិនមានសន្តិភាពសន្តិភាពអាចគួតនៅតែគេវាយក្បាលឯងទៀតនៅតែគេវាយក្បាលឪឯងទៀតបានឯងដឹងខ្លួនទេហើយស្មានតែគេវាយក្បាលអញស្មានតែចិននឹងវាយក្បាលអញចិនវាយក្បាលមុនគេពួកឯងនៅក្នុងស្រុកគាំទ្រហ៊ុនសែននោះហើយ យួននៅក្នុងស្រុកគាំទ្រហ៊ុនសែននោះហើយគឺពួកនោះឯងអ្នកវាយក្បាលឯងមិនមែនវាយក្បាលអញទេហើយយល់ទេសួរថាអញនិយាយធ្វើអីអញនិយាយដើម្បីការគេក្បាលពួកឯងដែរហ្នឹងណាហើយទៅគាំទ្រអីពួកអាចចំគួត ដឹកនាំប្រទេសរាល់ថ្ងៃហ្នឹងគេស៊ីมันខ្វះឆ្កែគេស៊ីសិតតែសាច់គោហែងស៊ីតែប្រហុកប្របាក់រស់ស៊ីផង ទៅគាំទ្រគេក៏ដូចមិនអាភ្លើណា ដូចម៉ែអាភ្លើចង់មកវាភ្លើម៉ែណាអើអាយុមកកណោហើយនៅតែភ្លើអញ្ចឹងទៀតបងប្អូនខ្ញុំចង់ជេរវាជេរឲ្យវាដឹងឲ្យវាដឹងខ្លួន អាខ្លះតតែជេរអញ្ចឹងមកវាភ្ញាក់កណើតមិនគេនឹងមកវាយក្បាលអញឯណាណាមិនគេនឹងមកវាយក្បាលអញឯណាហើយដីនឹងមិនអញទៅយកទៅនៅឯណា ពួកឯងនឹងតានៅហ៎ អីមិនចង់ដូរហើយចង់ដដែលដដែលចឹងហើយយកចិនចិនមកយកខ្ទេចអើតិចទៀតទៅវាយកដីមកហើយទៀតយកដីឲ្យហើយទៀតហើយឃើញនេះវីដេអូនោះនៅ ក្នុងស្រុកនោះថតមកយំយែករឿងឆ្លោះដីធ្លីរឿងអីមកកណោនោះអាណានោះហើយស្មានតែអញនឹងអ្នកទៅថតមកសិតតែអ្នកក្នុងស្រុកថតតើអ្នករងគ្រោះតើអ្នកថតនោះហើយស្មានតែពួកអញនឹងអ្នកថតមកបំផុសបំផុល អ៊ីក៏ដូចម៉ែអាភ្លើនេះវ៉ៃឯងឲ្យតែការពារពួកអាហ្នឹងឯងមុននឹងក្រោយទេឯងជឿអញទៅគួងតែចិនវាយក្បាលទេឯងបើចិនវាយក្បាលអញជន់កថែមបើឯងហ៊ានស្រែកថាអយុធធរក៏ដូចម៉ែអាឡប់ចឹងបងប្អូនអរគុណណាប៉ណ្ណឹងចោះបងប្អូនណាសូមបញ្ចប់ប៉ណ្ណឹងចោះអត់ទេមិនតែខឹងអីគាត់ទេ ដឹងឲ្យវាភ្លឺប៉ុណ្ណឹង អាមនុស្សភ្លឺតតែជេរឲ្យជេរអញ្ចឹងតតែស្ដីឲ្យវាអញ្ចឹងមកវាភ្ញាក់កំណើតបាទព្រោះអាមនុស្សខ្លះនិយាយស្រួលវាអត់ស្ដាប់ទេឃើញនិយាយស្រួលទៅវាថាដូរអីខ្លាចបាត់ដីអាដីនោះវាបាត់ អាដីនោះហ៊ុនសែនកំពុងតែធ្វើជាមួយយួននឹងហើយនឹងយួនមានរាប់លានអ្នកខ្មែរយើងមានម្ដងមួយលានអ្នកផងហើយឲ្យលាវនោះមានដល់ប្រមាណផងដី4ខេត5ខេត យួន ចូលមកធ្វើការរកស៊ីបានទាំងអស់អាដីអាត្រីកោនមាសនោះនេះសិតវាវិនិយោគត្រីកោនមាសនោះកាលពីមុនអាសៀមភូមិមាចិនធ្វើតំបន់ត្រីកោនមាស ជាមួយគ្នាលទ្ធផលសិតតកន្លែងជួយគ្រឿងញៀនឥឡូវហ្នឹងអាយួនលាវកម្ពុជា ធ្វើតំបន់ត្រីកោនមាសជាមួយគ្នាទៀតហើយជើមើលអនាគតទៅទៅជាយ៉ាងម៉េច វាធ្វើអភិវឌ្ឍអភិវឌ្ឍយូរយូរយូរយួនចូលមកនៅពេញអាតំបន់ត្រីកោណមាសនោះព្រោះយួនវាមានប្រមាណ7និង10លាននោះប្រជាជនយួននៅក្នុង5ខេត្ត4ខេត្តនោះហើយចំណែកឯប្រជាជនខ្មែរយើង5 5ខេត្តហ្នឹងមាន7នឹង1លានណារត់មកលិចអស់អាលីងហ្នឹងរត់មកធ្វើការលិចអស់អាលីងហ្នឹងមានអីទៀតហើយដីមកកណោយួនមកនៅពេញហ្នឹងវាអត់ដឹងខ្លួនក៏ដូចមានអាភ្លើចឹងបងប្អូនអរគុណច្រើនណាស់ជូនពរបងប្អូនសុខភាពល្អសំណាងល្អណាស់ បងប្អូនខ្ញុំមិនបានអានឈ្មោះតទៅទៀតទេដោយសារខ្ញុំនិយាយយូរទៅវារៀងឈឺក្បាលបន្តិចទៀតណាបាទសូមអរគុណសូមជម្រាបលាសូមជម្រាបលា